បាទសូមគោរពពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបបិទ QR code Wi-Fi បាទពេលយើងចំណិច Wi-Fi លើទូរស័ព្ទហ្នឹងគឺយើងអាចចុចឈ្មោះ Wi-Fi ហ្នឹងទៅឲ្យវា load QR code ហើយអ្នកផ្សេងហ្នឹងគឺអាច scan យកកម្មវិធី scan scan ពីលើហ្នឹងមកអាចនឹង connect auto ឬក៏ show password ឲ្យដំណង ឥឡូវហើយយើងចង់បិទកុំឲ្យអ្នកផ្សេងគេ មាន QR code ប្រើតអញ្ចឹងគឺមានវិធីសាស្ត្របិទអញ្ចឹងយើងទៅតាមដានជាមួយខ្ញុំបងប្អូនបាទយើងត្រូវបិទកន្លែងណាដំបូងយើងចូល login router ហ្នឹងមកហើយវាយ password login មក password លុកអ៊ីនមក គឺយើងរើសយក wireless Wi-Fi យើងរើសយក wireless Wi-Fi ហើយ យើងមើលនេះ នេះគឺ Wi-Fi នៅកន្លែងខ្ញុំយើងនេះអ្នកអត់ឃើញពាក្យ sharing network គាត់ sharing network យើងចុចលើវាមកនេះបងប្អូនមាន QR code ហើយនឹង ASID យើងចង់ហាយមួយណាចង់ហាយទាំងពីរវាបាត់ទាំងឈ្មោះ Wi-Fi បាត់ទាំង QR code អញ្ចឹងយើងទុក SSID នេះទៅហើយ QR code នេះយើង ដោះ page វាទៅហើយយើង sell ទៅបងប្អូនហ្នឹងហើយយើងធ្វើចឹងគ្រប់ឈ្មោះ Wi-Fi ទៅបើ Wi-Fi មួយម៉ានយើងធ្វើដោះវាទាំងអស់ទៅគឺវាងាយស្រួលណាស់តែប៉ុណ្្នឹងទេ ដាក់កឹងមកហើយយើងសែវមកគឺជាការស្រេចបងប្អូនគុណចូល wireless មកហើយលោតឲ្យកន្លែងនេះ គឺមាន sharing network ឬមួយក៏បងប្អូនចូល advance ចូលតម្រង់បែបនេះយើងអាចចូលជ្រើសរើសយក wireless wireless wireless setting នេះ wireless setting ដាក់មកវាលោតបែបនេះដូចគ្នាអញ្ចឹងយើងគ្រាន់ចុចលើវាមកហើយយើងដោះ text វាមកហើយយើង save មកគឺជាការអូខេអូខេខ្ញុំសូមមានតែប៉ុណ្្នឹងទេខ្ញុំខំថាបងប្អូនអាចទទួលយកបានសូមអរគុណ